អូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវមកជួបជាមួយខ្ញុំទៀតហើយកំពូលអ្នក review ដាច់បាយថ្ងៃហ្នឹងខ្ញុំចេញវិធីការមកអត់តាន់បានញ៉ាំអីអ្នកនរគ្នាខ្ញុំមកចាំខ្ញុំមកញ៉ាំពងហើយអ្នកនរគ្នាចង់ដឹងថាពងអីអត់អ្នកគ្នាប្រហែលថាគិតថាពងទីអីមែននេះចាំតិចចាំតិចទៀតខ្ញុំប្រាប់ថាពងអីគេប៉ុន្តែពេលដែលខ្ញុំហូបខ្ញុំជួបឧបសគ្គមួយនេះ គឺវាពិបាកអាពេលចុងក្រោយខ្នើយវានៅជាប់នឹងសម្បកនឹងសម្បកនឹងសម្បកជាប់នឹងសម្បកខ្ញុំពិបាកបកមែនទេនេះខ្ញុំឆ្កាស់ទ្រាំបាននេះតែគេអ្នកចេះគេដាក់មកដកមកស្រួលហើយខ្ញុំនិយាយពីពិបាកអើយពិបាកអូខេឥឡូវខ្ញុំជលក់ទឹកអំបិលអាមេរិកតិចសិនហើយយើងដាក់ខ្ទឹមជ្រក់ពី3ចំណិតអញ្ចឹងមកអូខេរសជាតិវាល្អអ្នកនរនេះឆ្ងាញ់ណាស់ប៉ុន្តែខ្ញុំត្រូវការថែមបន្លែទៀតអត់បន្លែដូចសោះខ្សោះមិនអូខេពេលយើងដាក់បន្លែទៅយើងមានអារម្មណ៍ថា អត់ស្ងួតទេរសជាតិវាល្អអូខេឥឡូវខ្ញុំថែមមកកបទៀតអ្នកនរគ្នាអ្នកណាគេតនេះអាចបញ្ញាមួយខ្ញុំបាននៅកន្លែងហ្នឹងល្បីអ្នកនរគ្នាពងទាកូនឆ្ងាញ់ណាហើយខ្ញុំមិត្តភ័ក្ដិខ្ញុំអសារព្រោះខ្ញុំមកញ៉ាំនៅហ្នឹងប៉ុន្តែខ្ញុំអត់សូវបានមកទេដោយសារអីវាអត់សូវមានលុយអ្នកនរគ្នាហើយខ្ញុំញ៉ាំអត់ដែរបានច្រើនទេខ្ញុំញ៉ាំបានតែ2គ្រាប់ទេហើយអានេះ2គ្រាប់ហ្នឹងដោយសារតែខ្ញុំអត់តញ៉ាំបាយផងអ្នកនរគ្នាបើខ្ញុំញ៉ាំបាយហើយខ្ញុំញ៉ាំតែមួយគ្រាប់ហ្នឹងគឺ ឆ្អែតតែហ្មងប៉ុន្តែបើយកខ្លែមវិញហើយជាបានរៀងច្រើនដែរអូខេអាហ្នឹងបើយើងដាក់គូសពងនឹងដាក់ក្លុកជាមួយនឹងខ្ទឹមជ្រក់នឹងចានអត់ឆ្ងាញ់ទេអញ្ចឹងឯងយើងតល់តែបកសបកវាមិនតិចចឹងមកហើយយើងដួសខ្ទឹមជ្រក់ដាក់ហើយដោយសារតែទឹកទឹកជ្រលក់ដែលខ្ញុំលាយនេះគឺខ្ញុំដាក់មើលអាមេរិកក្រូចឆ្មាជាមួយនឹងខ្ទឹមជ្រក់លាយស្រេចហើយខ្ញុំអត់បានច្បាច់ក្រូចឆ្មាទៀតទេតែអ្នកខ្លះគេចូលចិត្តលីគ្រឿងនៅក្នុងពងក៏ទំនងឆ្ងាញ់មួយយ៉ាងដែរ តែខ្ញុំខ្ញុំពិបាកពេកខ្ញុំលាចឹងហ្មង តែវារៀងស្រួលរៀងលឿនតិចអ្នកនរគ្នាអូខេមកញ៉ាំអ្នកនរគ្នាមួយខ្ញុំរសជាតិល្អអ្នកនរគ្នាពងទាកូននៅតូចឆ្ងាញ់ហ្មងអឺនិយាយពីជាតិអីកាមេរ៉ាចង់ពេញអ្នកនរគ្នារៀង slow តិចអធិស្ឋានផងអើយតំណងអពងនេះនិយាយទៅលយហ្មងរសជាតិវាអ្នកណាគេតនេអាចមកញ៉ាំជុំគ្នាមួយខ្ញុំបានតែកុំភ្លេចចេញលុយផងខ្ញុំអត់ប៉ៅខ្ញុំណា ពេលខ្ញុំនាំកន្លែងឆ្ងាញ់ឲ្យស្គាល់អូខេយ៉ារសជាតិវានឹងជប់ជប់ឥឡូវខ្ញុំត្រូវការថែមបន្លែមកបន្លែតិចសិនអូខេតតទៅបន្ទាប់មួយបន្លែបានរសជាតិវាកាន់តែឆ្ងាញ់បើហូបតែសាច់ទៅទេអត់ឆ្ងាញ់ទេអូខេឥឡូវខ្ញុំជលក់ជាមួយនឹងទឹកជលក់បាប់រសជាតិល្អអ្នកនរគ្នាតែមានអារម្មណ៍ថាដូចចង់អ៊ូលវាញ៉ាំច្រើនពេកឥឡូវខ្ញុំសុំដាក់ម៉ាត់ទៀតអឺ មិននិយាយអ្នកនរគ្នាហូបហើយមានអារម្មណ៍ថាមានកម្លាំងប្រហែលជាអាចប្រហែលជាអាចវាយបាល់បាន ពី3សិចអីទៀតតែមើលដាក់ខ្ទឹមជក់មកទៀតមើលរសជាតិមិនអូពិតជាល្អមែនតែឥឡូវអួលឲ្យអ្នកនរគ្នាសុំប៉ុណ្ណឹងបានហើយអរគុណច្រើនសម្រាប់ការទស្សនាអួលមែនតើហ្មងបាយបាយ